បាទសួស្តីឥឡូវយើងវិលមកជួបគ្នាសាជាថ្មីម្ដងទៀតនៅក្នុងវីដេអូមុន យើងបានរៀនរួចហើយ អំពី array មួយវិមាត្រឥឡូវខ្ញុំនឹងលើកយកនៅ array multi dimension បានន័យថា array ច្រើនវិមាត្រអញ្ចឹងអ្វីដែលមានលក្ខណៈប្លែកគ្នារវាង array មួយវិមាត្រ ហើយនឹង array ច្រើនវិមាត្រនៅត្រង់ថា array មួយវិមាត្រសំដៅទៅលើជួរដេកឬក៏សំដៅទៅលើជួរឈរតែមួយគត់រីឯ array 2វិមាត្រឬក៏ array ច្រើនវិមាត្រសំដៅទៅលើការប្រសពគ្នារវាងជួរដេកហើយនឹងជួរឈរដែលយើងអាចហៅបានថា table ជាង array 2វិមាត្រគឺ array នៃ table នឹងឯង បាទអញ្ចឹងនៅក្នុងនេះគេមានឧទាហរណ៍មួយ បានន័យថា គេមាន float x អឺសំណុំនៃ3និង4មានន័យថាគេមាននៅ table x ដែលមានចំនួន3 row បាទអញ្ចឹងខាងដើមគឺ row និងមានចំនួន4 column បាទអញ្ចឹងនេះគឺជា sample បង្ហាញថា table របស់យើងមានជួរដេកចំនួន3ជួរឈរចំនួន4ឥឡូវយើងចូលទៅមើលការ ផ្ដល់តម្លៃទៅឲ្យ ធាតុនីមួយនីមួយនៃ table array របស់យើងចឹងគេអាចមាន3របៀបនៅក្នុងការផ្ដល់តម្លៃទៅឲ្យ array នៃ table របស់យើង តាមរយៈក្តោបដោយសំណុំរួម ហើយនឹងមាននៅរោរបស់វាផ្សេងផ្សេងគ្នា បាទអញ្ចឹងយើងអាចមើលទៅឃើញខាងដើមនេះអានេះគឺជារោទីទី1បាទន័យថារោដំបូងគេបន្ទាប់មកសំណុំបន្ទាប់គឺរោទីទី2ឧទាហរណ៍ថាយើងមាននៅ2រោអញ្ចឹងវាចាប់ផ្ដើមពី0 1អញ្ចឹងបានន័យថា នេះ គឺជារ៉ូទី1អអសន្ទុះនេះគឺរ៉ូទី0នេះគឺជារ៉ូទីទី1ដល់អារ៉េពីវិមាត្រយើង អាចប្រកាសលក្ខណៈមួយបែបទៀតបានន័យថាយើងផ្ដល់តម្លៃដូចខាងលើដែរក៏ប៉ុន្តែយើងមិនបាច់ ដាក់នៅ ចំនួន index របស់វាចូលទេ ដល់ទី3យើងអាចធ្វើការកំណត់នៅ index នៃ table របស់យើង ក៏ប៉ុន្តែយើងមិនបាច់ចាំបែងចែករោរបស់ វាទេយើងគ្រាន់តែសរសេរជាលំដាប់នៃរោឲ្យអស់មកទើបយើងសរសេរចូលទៅដល់រោបន្ទាប់បាទអញ្ចឹងបានន័យថាឧទាហរណ៍ថាវាមាន3 column យើងសរសេរនៅរោទី1រោទី2ហើយយើងនឹងកើននៅចំនួន column បាទជាឧទាហរណ៍ថាឥឡូវរោ ទី0ខលឹមទី0យើងបានលេខ1ដល់រ៉ូទី0ខលឹមទី1យើងបានលេខ3ដល់រ៉ូទី0ខលឹមទី2យើងបានលេខ0បាទនេះគឺជារបៀបនៅ ក្នុងការ set ដោយយើងមិនបាច់ចាំដាក់សំណុំដូចខាងលើ បាទឥឡូវយើងចូលមកមើលនៅឧទាហរណ៍ពាក់ព័ន្ធជាមួយនឹងអឺ array នៃ table មួយ ដែលគេមាននៅ my table បាទ3នេះគឺ3 row 4នេះគឺ4 column អញ្ចឹងយើងមាននៅ table មួយដែលមាន3 row ហើយនិង4 column ជាងគេតាំងនៅ O ហើយនិង C សម្រាប់ឲ្យតម្លៃរបស់ row ហើយនិងតម្លៃរបស់ column រីឯ SRAN បើករង្វង់ខ្យល់ស្ថាន0នេះ បានន័យថាតម្លៃរបស់វាត្រូវបានផ្លាស់ប្ដូរនៅក្នុងសូនស៊ីខិនបាទបានន័យថាវា ផ្លាស់ប្ដូររហូតនៅពេលដែលយើងរ៉ាន់ម្ដងតម្លៃរបស់វានឹងផ្លាស់ប្ដូរទៅតាមការ random របស់ម៉ាស៊ីនចឹងគេប្រើនៅ for loop បាទបានន័យថា for for loop របស់ row for loop របស់ column ដើម្បីឲ្យវា random នៅតម្លៃ ចន្លោះពី0ទៅ10បាទមានន័យថាវា random តម្លៃនៅចន្លោះពី0ទៅ10បន្ទាប់មកវានឹង print នៅ table បាទវានឹង print នៅ table របស់យើងបោះមកក្រៅបាទយើងវានឹង print ហើយបាទមានន័យថាឧទាហរណ៍ថា បើវា random បាន0វាបោះលេខ0 random បាន1វាបោះលេខ1អញ្ចឹង loop របស់យើង run នៅ រោទី1ចប់វានឹងរ៉ាន់បន្តទៅរោទី2រហូតដល់វាជួបលក្ខខណ្ឌមិនពិតវាចាក់ចេញពីលូបបាទឥឡូវយើងចូលទៅអនុវត្ត នៅក្នុង deal ទាំងអស់គ្នាឥឡូវយើងចូលមកដល់កម្មវិធី deal បាទខ្ញុំចុចនៅលើ new យកពាក្យថា soft file ឥឡូវយើងចាប់ផ្ដើមធ្វើការ include នៅ header file ចំនួ न3 គឺ stdio.h include std std lib và std lib và lib library.h include includes time.h ឥឡូវយើងទៅសេនៅ int man int man តែមកយើង return return 0បាទ return 0ឥឡូវយើងចាប់ផ្ដើមធ្វើការប្រកាសនៅ table របស់យើងបាទអញ្ចឹងគឺយើងដាក់ថា int my table នៃ3នឹងនឹង4បាទបើន័យថា row 3 column 4 បន្ទាប់មកយើងធ្វើការប្រកាសនៅ O ហើយនឹង C បាទដើម្បីឲ្យ loop របស់យើងដំណើរការយើងត្រូវតែប្រកាសនៅអថេដើម្បីតាំងនៅ row ហើយនឹង column បាទឥឡូវយើងចាប់ផ្ដើមកំណត់នៅ srand បាទ srand ហើយយើងដាក់ថា time time នៃ0បាទ នេះដើម្បីឲ្យតម្លៃដែលយើងរ៉ាន់ទៅវានឹងធ្វើការ random រាល់ zero second បានន័យថា0 second ម្ដងអញ្ចឹងវា ផ្លាស់ប្ដូរលឿនខ្ញុំប្រើ for for or ស្មើនឹង0 or តូចជាង3 or តូចជាង3 or បូក for បូកបូក for មួយទៀតគឺ for បាទ for c ស្មើនឹង0 c តូចជាង4 c បូក c បូកបូកអញ្ចឹងអ្វីដែលយើងទទួលបានគឺយើងនឹងទទួលបាននៅតម្លៃដែល print តែម្ដងគឺ print uh, បាទយើងអាច print ភាគរយ d អឺ slash អូខេ slash t ក្បៀសវាមួយមកគឺវានឹងចាប់ដើមបោះនៅ my table my table នៃអនិង C បាទអញ្ចឹងសួរថាតើតម្លៃនេះបានពីណាបាទតម្លៃនេះបានពីណាមកអញ្ចឹងតម្លៃនេះគឺបានមកពីការ random អញ្ចឹងយើងអាចដាក់ថា my table នៃ r and c ស្មើនឹងបាទស្មើនឹង rand អឺ rand នៃភាគរយ10បាទ rand នៃភាគរយ10គេបាទឥឡូវយើងចុះបន្ទាត់មកយើងទៅសេ print s slash n slash n បានន័យថានៅពេលដែលចប់1រោវានឹងធ្វើការចុះចុះបន្តបាទឥឡូវយើងសៀវវាយើងសាកល្បង run បាទខ្ញុំដាក់ថា example array array 2D example array 2D បាទខ្ញុំ compile and run បាទអញ្ចឹងនៅពេលដែលវា random គឺ row របស់យើង បានចំនួន3 row គឺ1 2 3ដល់ column របស់យើង1 2 3 4បាទអញ្ចឹងនេះគឺជា table បាទបានន័យថា table array របស់យើង